ឡូបងយត់នេះបាយណាស់ណាហ្នឹងមករកអូនតិចបានអត់ឥឡូវអូនអប់សុខខ្លាំងណាប៉ណ្ណឹងបានហើយនិចបងកំពុងទៅជួនប្រពន្ធបងទៅមើលទៅជាថ្ងៃនេះបងរវល់អត់បានទៅរកអូនទេណាចឹងប៉ណ្ណឹងហើយអូនណានេះហ៊ានដាក់លេខទូរស័ព្ទយើងចុះផងអ្ហ៎គាត់តែប្រពន្ធសោះខ្លាចអីខ្លាចម៉េះ ល់មួយទៀតដែរតើណាបងអាចទិញខុនដូអូនមួយបានអត់ស្រួលទុកពេលដែលពួកយើងនៅជាមួយគ្នានោះអីនៅទីនេះវាមិនស្រួលសោះណាមួយគឺអូនខ្លាចគេមើងងាយអូន ថាអូននេះសហាយនឹងប្តីគេដែរតែរកប្តីគេអ្នកមានមួយមិនបានសោះអូនណាថាគេមើងងាយដល់បងនឹងណាអូនណាកុំតន់និយាយរឿងហ្នឹងអូនឯងក៏ដឹងដែរថាប្រពន្ធបងគាត់ជាអ្នកកាន់លុយបើសិនជាបងហ៊ានលួចដកបាទជាបាយកម្មខានទេទីដាមកយ៉ាងម៉េចហ្នឹងទីដាមកយ៉ាងម៉េចហ្នឹងយើងមកបានយ៉ាងម៉េចវាមិនសំខាន់ យកប្តីគេហ្នឹងឬមួយក៏ពូចឯងហ៎ចូលចិត្តតែលើកជើងឲ្យមនុស្សប្រត់តែមានប្រពន្ធហើយនេះយ៉ាងម៉េចពូយើងគេចូលចិត្តលើកជើងឲ្យប្តីគេអញ្ចឹងតែខុសពីពូយ៉ាងឯងចូលចិត្តរត់តាមប្តីទុកស្រុកពេលដែលប្តីមានស្រីគាត់មើលទៅថាមួយណាហុកទៀមជាមួយណាមិនថប់ទេ មីថាពីបយើងមិនអាយអីរត់ខ្លួនទេមីថាពីបអើយើងថាអញ្ចឹងតែកុំភ្លេចណាថាពេលនេះប្តីឯងនិងប្តីយើងគឺជាមនុស្សតែមួយអញ្ចឹងបើយើងថោកឯងក៏មិនថ្លៃជាងយើងដែរព្រោះវាគ្មានមនុស្សថ្លៃអាណាមកយកប្រុសជាមួយនឹងមនុស្សថោកដូចជាយើងដែរនេះឯងចង់នឹងថាមនុស្សស្រីតាមប្តីគេដូចជាយើងនេះវាខ្លាចបើប៉ុណ្ណាឯងសាក់ចុះណាបានអូនអីប្រទេសនិចណាបែកនេះពេកទៅ បងឯងខ្លាចមីស្រីថោកទៀតនេះវាយប្រពន្ធបងឯងដេកពេទ្យមែនឬមួយបងឯងខ្លាចពួកខ្ញុំវាយវាខូចសម្រស់បើបងឯងថ្លៃធ្នូមែនមែនបងឯងមកយកស្រីថោកទៀតចឹងឯងនេះឲ្យវាខ្វល់យ៉ាងម៉េចបាទរាល់ថ្ងៃនេះវាងប់ងល់នឹងមីថោកទៀតនឹងទាំងហើយអូឬមួយក៏មីថោកទៀតនេះវាដាក់ស្នេហ៍ឲ្យស៊ីឈាមរដូវមែនទេបានជាបងឯងនេះងប់ងល់នឹងវាអីខ្លាំងម៉េច អើយនេះដល់ថ្នាក់ជារដូវផងហ៎អេតែមួយរយៈនេះហ៎ដូចជាគ្មានមករដូវសោះសង្ស័យតែយើងនេះមានកូនជាមួយប្តីឯងនេះដឹងបានទេបងស្រីបែបនេះវាមិនបដៅខ្លួនណាឲ្យវាមានកូនទេព្រោះអីវាខ្លាចកូនវាកើតមកល្អមិនចេះតាក់ប្រុសដូចវាអូយអញ្ចឹងអ្ហ៎នេះពួកឯងនៅលឺអត់ថាស្លឹកឈើវាមិនជ្រុះឆ្ងាយពីកលទេ នេះបើសិនជាយើងមានកូនណាយើងនឹងរៀនកូនយើងឲ្យដើរយកប្តីពួកឯងនេះដូចជាយើងអញ្ចឹងបើឯងមិនជឿក៏ចាំតែមើលទៅមីមីវាថាពេកមីស្រីគ្មានកាយខ្មាស់មីអត់ឃ្លានចឹងអ្នកម្ចាស់អត់ឃ្លាននេះមកតាមប្តីវិញធ្វើអីនេះយកប្តីតាំងសិលមិនមែនយកប្តីទៅដេកទេហ៎បានហើយបងទៅវិញយកណាកុំនៅនិយាយជាមួយវាថោកបែបនេះទោះយកគ្រូបាអាចារ្យណាមកផ្ដៅវាក៏មិនបានឲ្យវាចេះគិតវិញណា ឬមួយក៏មិនចង់ទៅទេយ៉ាងម៉េចចង់លែងលះគ្នាមែនទេនេះឯងចង់តែយកមីស្រ័យថោកទៀតហ្នឹងឯងបានតាចង់លែងក៏លែងទៅខ្ញុំហ្នឹងក៏មិននៅទ្រាំជាមួយនឹងអាប្តីថោកទៀតតែមិនឡើងចឹងដែរអូយនេះកំលែងគ្នាអីណាបើសិនជាលែងគ្នាទៅខ្ញុំមិននឹងមានឈ្មោះដណ្ដើមប្តីគេទៅអ៊ំសា តិចគ្រាន់បើខ្ញុំមិនដិតបងដល់ហើយ មិនគួរណាបងណាឯប្រពន្ធគ្មានគួរក្បាលអញ្ចឹងសោះនេះគ្រាន់តែប្តីមានស្រីក្រៅសោះក៏មិនបានដែរតែបង មិនបាច់បារម្ភទេណាព្រោះរឿងការប្រយុទ្ធមិញនេះអូនមិនយកទឹកក្នុងចិត្តទេ ហើយយុទ្ធមិញណាអូនឯងក៏ថាឲ្យប្រពន្ធបងខាងខាងដែរហើយទៅដល់ផ្ទះវិញប្រពន្ធបងទាបងលេងទៀត យបងមនុស្សស្រីតែអញ្ចឹងទាលែងតែអញ្ចឹងតែបដាមែនតើណាគ្មានតែហ៊ានទេបងតែនិយាយទៅបើសិនជាបងឡើងគ្នាជាមួយប្រពន្ធបងអូយអូនណាក៏មិនយកបងដែរព្រោះតែអូននេះថាដាច់ពុយប្រពន្ធចង់នេះអូនមិនចង់បានបងម្នាក់ឯងទេមែនទេអត់ទេអូនណាគឺចិត្តតែប្តីគេបងអើយគឺ អូនណាអស់លុយចាយហើយអូនសុំលុយចាយខ្លះមកណាណាមួយអូនត្រូវទិញឡេលាបមុខទិញឡេលាបខ្លួន ដើម្បីឲ្យស្អាតទៅណាមកសួរមករកអូនទៀតនោះអីចុះអូនចង់បានប្រមាណអត់ប្រមាណក៏បានដែរឲ្យតែសមជាមួយនឹងសកម្មភាព ការប្រយុទ្ធមិញ យកប្តីគេទៅហើយត្រូវតែហឺហាមបញ្ឈឺពួកវាបានដូចជាមិនសឹកក្រហមសោះស្រីនិចអើយស្រីនិច បានជាឯងឆ្លាតយ៉ាងនេះណោះតែសម័យនឹងទៅហើយបើសិនជាគ្មានល្បិចពេញនឹងមានលុយចាយទៅធ្វើបែបនេះហើយទៅវារស់ស្រួលណាមួយប្តីគេបើសិនជាវាមិនចង់មកស៊ីឯងតើឯងទៅអូសកោវាមកស៊ីយើងយ៉ាងម៉េចទៅប្តីគេវាស្រួលអញ្ចឹងវាមានលុយចាយស្រាប់ សិនជានៅផ្ទះជួលនេះទៀតណាបើជាពួកមានប្រពន្ធដើមហ្នឹងណាមើងងាយមិនខាន ក៏មានរឿងចឹងកើតឡើងចុះសង្សារណៃគេអត់មកជួយណៃទេតាមឯបងឈប់តាក់តងនឹងអូនមកអូនមិនដែលតាក់តងអ្នកណាគេទៀតទេព្រោះអូនជឿថាថ្ងៃណាមួយបងច្បាស់ជាមករកអូនវិញជាមិនខាននិចអណៃទៅវិញសិនណាបងខ្លាចសង្សារបងគេមកតន់បង ណាអូនអីណាពេលនេះអូនអត់មានកន្លែងទៅទេបងអូននៅមករយៈសិនទៅណាអូនសន្យាថាអូនអត់ឲ្យសង្សារបងគេឃើញមកអូនទេគុំធ្វើអញ្ចឹងនេះបើសង្សារបងមកឃើញប្រកាសជាមានរឿងធំហើយបងបាយគុំធ្វើអញ្ចឹងអីណាបងមកបន្ទប់ឲ្យខ្ញុំនៅមករយៈសិនមក ខ្ញុំអត់មានកន្លែងថើទៅទៀតទេបើសិនជាខ្ញុំត្រប់ទៅផ្ទះជូននោះច្បាស់ជាមិនចាប់ផ្ទះហ្នឹងណាមកខ្ញុំតែមិនខាន បងឯងខ្ញុំនៅខ្ញុំជួខ្លះក៏បានកាត់កងតាមរបៀបពួកយើងខ្លះក៏បានខ្ញុំមិននៅ free free ទេនិចអនឡាញទៅសិនណា ទេមែនពេលដែលយើងនៅជាមួយគ្នា បងប្រាប់ថាអូនប្រកែណាប្រកែយកចិត្តបងបងផ្លេចគ្រានឹងអស់ហើយមែនបងឯងខ្ញុំនៅមិនណាខ្ញុំសន្យាថាអត់ឲ្យសង្សារបងឯងណាគេឃើញខ្ញុំទេតោះឆាប់ទៅនោះជាមួយបងបើនៅទីនេះទៀតណាច្បាស់ជាគេមកឃើញហើយ យ៉ាងម៉េចដែរបងតើបងចង់បន្តឬក៏ចង់ទៅវិញទាំងយប់ហ្នឹងបងត្រូវទៅវិញហើយយប់នេះបងអត់ទៅអត់បានទេព្រោះ anniversary 3ឆ្នាំបងមួយសង្សារបងផងនេះមានន័យថាអូនឲ្យកដោបងមុនហើយទៅអត់ចឹងនេះអូនមិនដឹងទៅតែសោះថាថ្ងៃនេះហ៎ ជាថ្ងៃ anniversary បងនិងសង្សាររបស់បងបើសិនជាអូនដឹងមុនវិញណាអូននឹងឲ្យកដោបងពិសេសជាងនេះទៀតអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ស្ទីងជីវិតប្រកបដោយភាពស្វាហាប់បោកបានលឿនជាជារលោងស្អាតគ្មាន ស្នាមប្រេះ លាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោផ្ដល់មៃឡូដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យហើយអញ្ចឹងសម្រាប់ថាបងណា ឲ្យខ្ញុំនៅទីនេះហើយណាហើយខ្ញុំណានឹងខំប្រឹងរកលុយមកបងបងតែបើសិនជាខ្ញុំគ្មានលុយទេបងអាចកាត់កងខ្ញុំណាដូចលើកនេះក៏បានអូននៅទីនេះចុះពេលទំនេរបងនឹងមកលេងឲ្យបានញឹកញាប់ហើយចំពោះរឿងលុយអូនចង់បងក៏បានអត់ក៏បាននេះហា បើសិនជាបងប្រញាប់ទៅវិញទេខ្ញុំប្រហែលជាត្រូវសងគុណបងមួយទៀតហើយបងតើណាគិតទៅណាប្តីគេ ហើយនឹងសងសាគេនេះពិតជាឆ្ងាញ់មែនមានទាំងលុយមានទាំងបទពិសោធន៍ចឹងខ្ញុំមិនទៅដាច់ចិត្តយកប្តីមួយម្នាក់ឯងម្នាក់មិនកើតតែនឹកដល់ប្តីគេប្តីគេក៏ទេមកភ្លាម Alo បងយន់នេះបងខំមកខ្ញុំអញ្ចឹងណាប្រពន្ធមកមិនថាអីទេអ្ហ៎ប្រពន្ធបងគេលក់ហើយមកពីបងណាកូនពេកហ្នឹងទើបបងខលទៅហើយលើអូននៅណាបងត្រូវអូននៅផ្ទះជួនឃើញទេគឺអូនណាបានដូរមកនៅខុនដូវិញហេបងតែបើសិនជាបងណាចង់មកជួបអូនណាចាំបងប្រាប់កន្លែងបងណា បងតារាបងនៅមើលកាអាសិនទៅណាអូនសុំទៅនិយាយជាមួយនឹងអ្នកស្គាល់គ្នាបន្តិចអូខេអញ្ចឹងអូនទៅសិនណាចាំបងទៅតាមក្រោយបងយ៉នសួស្ដីសេនិតនេះបងស្គាល់គាត់ដែរមែនចាអ្នកស្គាល់គ្នា អ្នកស្គាល់គ្នាធម្មតាធម្មតាគ្មានអីលើសពីនឹងផងអឺនេះបងទាំងពីរមករកទិញអីមែនឲ្យខ្ញុំជួយរើសឲ្យដែរអត់មិនអីទេខ្ញុំគ្រាន់តែមកមើលកៅអៅតិចតួច មានអីឲ្យខ្ញុំជួយណាប្រាប់ខ្ញុំមកណា ខ្ញុំអាច ជួយបងបានហើយនេះបងមករើសឈុតក្នុងមែនអត់អឺ ចាំខ្ញុំជួយរើសឈុតណា ដែលស័ក្តិសមនឹងបងព្រោះតែខ្ញុំនេះពូកែរើសហើយក៏ពូកែទាយទៀតដឹងតែឈុតណាខ្លះដែលប្តីបងគាត់ពេញចិត្តមីនីបងគាត់ថាមិនបាត់រំខានស្រីនិចទេតោះយើងទៅមើលហាងផ្សេងវិញមិនដឹងជាខ្លាចចិត្តដល់ណាទេបងពីមុនណា ពួកយើងជួយគ្នាទៅវិញទៅមកសោះហ្នឹងនេះបងមើលឈុតនេះសិនតើណាឈុតនេះហាវា sexy វារោរាធានាថាពេលដែលបងពាក់ទៅបងយល់ថាគាត់កាន់តែពេញចិត្តបងហើយជាប់ចិត្តនឹងបង លះដើមមែនអត់បងយន់គឺខ្ញុំអត់ដឹងអើមិនដឹងយ៉ាងម៉េចកាលពីថ្ងៃមុនណាខ្ញុំពាក់បងនៅថាស្អាតនៅឡើយតាគឺខ្ញុំចង់មានន័យថាថ្ងៃមុននេះពេលដែលខ្ញុំពាក់ហើយផុសនៅក្នុង Facebook ណាបងយុទ្ធក៏ចូលមកខមមិនថាខ្ញុំពាក់ស្អាតគ្មានរឿងអីផ្សេងទេណាបង បងក៏មានតែគិតច្រើនអីខ្ញុំមិនបានគិតអីផង តែខ្ញុំមិនហ៊ានពាក់ទេវា sexy ពេកគ្មាន sexy អីផងបើសិនជាបងខ្លាចប្រយ័ត្នតែខ្ញុំយកឈុតហ្នឹងណាពាក់ឲ្យប្តីបងមើលទៅមកពីបងនេះពូកែអៀនអញ្ចឹងណាបានជាបងយុទ្ធណាគាត់ជួយចិត្តមើលតែស្រីផ្សេងតោះមីនាទៅវិញទៅបងដូចជាឃ្លាន តែអូនបងយុទ្ធ នេះបងធ្វើដូចជាភ័យភ័យមិនទេ ឬបងខ្លាចថាតែបានជួបខ្ញុំខ្ញុំមកបង ខ្លាចអីទេគ្រាន់តែខ្ញុំឃ្លានពិតមែនណាជាមិត្តរួមសុខស្រួលនឹងគ្នាសោះបងឯងធ្វើដូចជាភ័យភ័យអីណាតែពួកយើង ទៅតែញ៉ាំអីមុននឹងតាហើយមហូបដែលខ្ញុំធ្វើ បងក៏ញ៉ាំអស់ដែរមិនបានជាឃ្លានលឿនម៉េះ បងបងនាំគាត់ទៅញ៉ាំអីទៅព្រោះថាមនុស្សប្រុសណាគឺចូលចិត្តញ៉ាំអញ្ចឹងទោះឲ្យញ៉ាំយ៉ាងណាក៏មិនចេះស្អាតដែរមិនថាម្ហូបដែលបងធ្វើឬក៏ខ្ញុំធ្វើក៏គាត់ញ៉ាំមិនឆ្អែតដែរមែនអត់បងយន់តោះមីនាបងឃ្លានមែនណាអញ្ចឹងទៅវិញក៏បានខ្ញុំទៅវិញសិនហើយណាចាំជួបគ្នាពេលក្រោយចា នឹកបងស្ទើរតែដាច់ខ្យល់ទៅហើយនេះនិចមានដឹងអត់ថាថ្ងៃមិញនិចធ្វើអីខ្លះប៊ីសនឹងប្រពន្ធបងចាប់បានទៅហើយនិចមានដឹងខ្លួនអត់ហ៎មកពីអូនណានឹកបងពេងបានជាអូនណាទៅរកបងអញ្ចឹងតែនេះអូនចូលទៅធម្មតាធម្មតាអន្តា មិនបានធ្វើអីធំដុំឯណានេះបងកុំគិតច្រើនពេកអីណាមិនឲ្យធំដុំយ៉ាងម៉េចបើអ្នកចូលទៅរកបងពេលដែលបងនៅជាមួយប្រពន្ធបងបងសម័យអត់ចេញទេណានេះបើប្រពន្ធបងដឹងរឿងយើងទាំងពីរចប់ហើយចាប់ពីពេលនេះតើនេះខ្ញុំធ្វើអញ្ចឹងទៀតលឿននេះបើអូននឹងថាអូនចូលទៅរកបងអញ្ចឹង ហើយបងមិនសប្បាយចិត្តបងក៏មិនទៅរកបងដែរឲ្យខ្ញុំសុំទោសផងណាបង ហើយបើសិនជាបងខឹងបងមិនចង់ទៅតននឹងខ្ញុំទៀតកុំឲ្យបងពិបាកមិនមែនចឹងទេណាណិចមកពីបងមិនចង់ឲ្យអូនទៅរកបង ពេលដែលបងនៅជាមួយប្រពន្ធបង អូនឯងស្អាតយ៉ាងនេះហើយប្រកាយយកចិត្តបងយ៉ាងនេះឲ្យបងចោអូនមិនបងនឹងហឹមចោអូនឃើញបងមកស្ដីអូនអូនស្មានតែបងលែងចង់មកតាក់ទងអូនទេតា តែបើសិនជាថ្ងៃណាបងជួបតាក់ទងនឹងអូនបងប្រាប់អូនមុនផងណាព្រោះអូននេះបានតរអ្នក ថ្មីមកព្យាបាលចិត្តបានទេណា បងមិនឲ្យអូនតរអ្នកផ្សេងទេ បងស្រឡាញ់អូនខ្លាំងណាស់ដេចដឹងអត់បើបងស្រឡាញ់ខ្ញុំមែនណាបងឲ្យលុយខ្ញុំចាយច្រើនមែនណាព្រោះថាមើលរយៈនេះអូនគ្មានលុយគ្មានលុយសម្រាប់បងខុនដូក៏បានចាំបងឲ្យណា នេះអូនទុកចាយប៉ុណ្ណឹងសិនទៅណាព្រោះលុយបងឲ្យប្រពន្ធបងអស់ហើយឲ្យតែប៉ុណ្្នឹងទេហ៎អឺយកប៉ុណ្្នឹងសិនទៅណាចាំថ្ងៃក្រោយបងមកគេងជាមួយអូនចាំបងឲ្យអូនច្រើនចឹងបងទៅសិនណាមនុស្សល្អរបស់បង អាឡូបងយត់នេះបើឯណាណាហ្នឹងមករកអូនតិចបានអត់ឥឡូវអូនអប់សុខខ្លាំងណាប៉ណ្ណឹងបានហើយនិចបងកំពុងទៅជួនប្រពន្ធបងទៅមើលទៅជាថ្ងៃនេះបងរវល់អត់បានទៅរកអូនទេណាចឹងប៉ណ្ណឹងហើយអូនណាអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ជីវិតប្រកបដោយភាពស្វាហាប់បោកបានលឿនជញ្ជាំងរលោងស្អាតគ្មានស្នាមប្រេះលាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោផ្ដល់ឡៃឡោដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យ ទូរស័ព្ទយើងចុះផងហ៎គាត់តែប្រពន្ធសោះខ្លាចអីខ្លាចម៉េចអត់មួយនេះសល់មួយទៀតដែរតើណា អូនយូរដល់ហើយដឹងអត់ថាអូនដឹងមួយរយៈនេះបងលវច្រើនពិតមែនប៉ុន្តែបងនឹងរកពេលកិច្ចពីសង្សារបងមកជួបកណែបានច្រើនអញ្ចឹងមិនគេហៅថាមនុស្សផុសប្រកាយលាក់ស្រីរកប្រុសខ្លួនឯងមួយមិនបានត្រូវមកដណ្ដើមសង្សារយើងបែបហ្នឹង បានហើយនេះគេមើលច្រើនណាស់ណាបងតារាបើសង្សារមកខ្ញុំវាខ្លាំងណាឲ្យវាចូលមកឲ្យវាសាកជាមួយខ្ញុំកូនល្មួយមើលចាំមើលវាហ៊ានណាស់អត់មានស្រីមកក្រាស់នាងនាង មានមកមកឆ្លោះជាមួយយើងផងហ៎នាងឯងត្រឹមតែជាស្រីខូចតែប៉ុណ្ណោះស្រីកេស៊ីរួចនាងខ្លួនដើរចេញតែប៉ុណ្ណោះឲ្យដឹងខ្លួននាងខ្លះផងទៅអូឬក៏សម្ដានតណ្ហាវាប៉ាំងមកឯងអត់ទៅហើយ នាងឯងចង់ចេះអីក៏យើងមិនឈឺដែរហើយក៏នាងឯងចាំទុកក្នុងខួរក្បាលនាងឯងផងបើសិនជាប្រុសនាងឯងមិនរបស់មកឲ្យយើងអេះទេយើងទៅទាញគេមកអេះមិននឹងកើតសម្បត្តិត្រឹមតែសង្សារមិនមែនប្រពន្ធផងម៉េចចង់យកគេផ្ដាច់មុខតែឯងហ៎តែទោះបីឯងជាប្រពន្ធក៏ដោយក៏យើងមិនខ្វល់ដែរយើងជួយចិត្តតែរបស់ស្រាប់ស្រាប់សេចអត់កិច្ចខ្លះហៅ យើងនឹងយកឈាមចង់បានរបស់គេចេញពីខ្លួនឯងនិចយើងចង់ដឹងណាថាពីពួកមកស្ដៅស្ដៅនេះឈាមវាមានពណ៌អីកាត់អីថាយើងឆ្លើយនឹងឯងផ្ទះយើងតាមខាងនិចនេះជ្រុលពេកឯណាចិត្តត្រង់វាត្រង់វាមកចែកខ្ញុំមករករឿងខ្ញុំហ្នឹងវាមិនហួសហេតុទេតែនេះនោះជាសង្សាររបស់ខ្ញុំវាជាសង្សារបងតែខ្ញុំជាប្រពន្ធបងយើងនេះជាមួយគ្នាមិនដឹងប្រមាណដល់ហើយទេ បើលោកស្រីនេះវិញណាមិនស្រួលមិនដែលនឹងមកស្អីស្អីជាមួយនឹងបងផងត្រូវហើយយើងមិនបានដេកជាមួយគ្នាព្រោះថាយើងវាស្រឡាញ់ខ្លួនវាថ្លៃថ្នូរមិនដើរដេកជាមួយប្រុសមិនរើមុខដូចជាឯងនោះទេគ្រាន់តែដេកជាមួយនឹងប្រុសសោះអញកាត់ថាឯងនឹងជាប្រពន្ធគាត់អញ្ចឹងហ៎បើឲ្យដេកតែជាមួយគ្នា វាសុទ្ធតែជាប្តីឯងទេហ៎ ថាឯងណាវាដេកជាមួយប្រុសសឹងតែគ្រប់តែគ្នានឹងអីមកពីយើងនេះវាមានរបស់ល្អតើប្រុសប្រុសហ่าគេចិត្តតែមិនដេកជាមួយយើង មិនដូចជាឯងទេ ប្រុសតែម្នាក់ចាំម្នាក់ឯងមិនជាប់បានឯណុចឲ្យបងសុំទោសណា បងសន្យាបងលែងតាក់ទងមួយគេទៀតហើយបងឯងសន្យាជាមួយវាឲ្យច្រើនច្រើនទៅណា ហើយចាំមកឯងមកគេជាមួយនឹងខ្ញុំទៀតខ្ញុំនៅចាំមកឯងជានិច្ច អ្នកទាំងអស់គ្នា ជួយមើលសន្តានស្រីខូចនេះផងបើមានសង្សារឬក៏ប្តីប្រយ័ត្នប្រយែងផងព្រោះថាវានេះអត់ឃ្លានទុកប្តីឬក៏សង្សារឲ្យស្រួលផងអរគុណឯណាដែលជួយប្រម៉ូតឲ្យ បងបងស្រីស្រីដែលនៅទីនេះហាអ្នកណាដែលមានប្តីហាអាចមកប្រាប់ខ្ញុំបានខ្ញុំមានតម្លៃ discount ជូនណាឯងគិតថាឯងនិយាយប៉ុណ្ណឹងណាយើងខ្វះគេមែន ដេកចាំទៅព្រោះស្រីដូចជាយើងនេះវាមកក្រាស់ក្រៅថ្នាក់ឯងនឹកស្មានមិនដល់ផងបងឯងមើលស្រីដែលបងតាក់តងនោះមើលទៅនេះមែនទេបងឯងមើលសម្ដាននេះទៅមើលទៅឲ្យបងសុំទោសណត់ បងសន្យាបងជប់តាក់តងជាមួយគេទៀតហើយតោះយើងទៅវិញណាការពារគ្នាណានោះពួកឯងបើសិនជីវិតទុកឯងជាសង្សារមែនណានេះក៏មិនមកដេកជាមួយនឹងយើងដែរ និស្សិតសង្សារវាហ្នឹងគាត់និយាយត្រូវឯងគួរតែរកបរោះណា ម្នាក់មកធ្វើជាប្តីឯងមិនគួរនៅបែបនេះរហូតទេយើងត្រូវតែរកប្តីគេ មកផ្ដាច់មុខមួយឲ្យបាន ប្រដឯងតេតងកន្លងមកសិតតែក្រនបើក្នុងចំណោម4នាក់ហ្នឹងត្រូវតែមានម្នាក់ណាដែលឲ្យយើងយកមកផ្ដាច់មុខបានយើងដឹងហើយថាត្រូវយកអ្នកណាម្នាក់ ภาพเนี่ยได้เยอะๆเนาะตั้งតែពិសេសតែម្ដងនេះមករកបងយត់មានការអីមែនអត់អឺព្រោះតាមចាំបងដូចជាមិត្តភក្តិរបស់បងយត់មិនបានមករកបងយត់ទេ ព្រោះអីនៅជាមួយគ្នាទាំងថ្ងៃទាំងយប់ហើយតែមកនេះហាគឺមករកបងស្រីជាដំបងណាឲ្យខ្ញុំសុំតបផងណា តែពីមុនណាកុហកបងថា ជាមិត្តភក្តិរបស់បងយុទ្ធតាមប៉ះណាខ្ញុំគឺជាប្រពន្ធចុងរបស់បងយុទ្ធប្រពន្ធចុងដែលគ្មាននេតាស៊ីវិលហើយមានខ្លួនដេកជាមួយនឹងបងយុទ្ធគ្រប់ពេល ពេលដែលគាត់ត្រូវការ ប្រពន្ធចុងចាហ្នឹងហើយហើយដែលមកនេះហាគឺមិនមែនមកផ្សាំងចាជាមួយនឹងបងអីទេ តែគ្រាន់តែមកប្រាប់ឲ្យបងបាត់ល្ងងពេលដែលបងយុទ្ធបាត់ទៅមិនដឹងថាគាត់ទៅណា តែបងមិនបាច់ទៅរកកន្លែងណាឆ្ងាយទេណាឯងមករកនៅកន្លែងខ្ញុំវិញក៏បានឯងថោកទៀតណាឯងដណ្ដំប្តីយើង មីស្រីថោកទៀតស្រីគ្មានគេខ្មាស់ ពាក្យចេះដែលថ្មីជាងនេះបានអត់អាពាក្យមកក្រាស់ថោកទៀបអស់ហ្នឹងខ្ញុំស្ដាប់ឡើងធុញហីហើយខ្ញុំប្រាប់មួយទៀតឲ្យដឹងបើសិនជាទ្រាំតែប្តីមានស្រីបានណាក៏ទ្រាំទៀតទៅតែខ្ញុំនេះហ่าមិនមែនជាប្រពន្ធចុងធម្មតាទេណាគឺជាប្រពន្ធចុងដែលប្តីបងប្រាប់ថាជាប់ចិត្តជាប់ដល់ថ្នាក់ចង់លេងក្បាលប្រពន្ធដើមដូចជាបងនេះចោលទៀតផង យើងមិនជឿថាប្តីរបស់យើងស៊ីរបស់ដូចជាឯងជាប់ស្រីខូចប្រុសចងនឹងបាច់ដូចជាឯងគេយកចោលទេបើសិនជាបងចង់ដឹងថាគេយកចោលដែរឬអត់នេះបងអាចទៅមើលនៅខុនដូផ្ទាល់ក៏បានដែរណាហើយបើបងមិនស្គាល់ទីតាំងទេចាំខ្ញុំផ្ញើ location ឲ្យក៏បានឲ្យបងណាបានទៅមើលផ្ទាល់ផ្នែកតែម្ដង ពេលដែលបាននៅជាមួយអូនអូនមិនដឹងអត់បើសិនជានៅជាមួយអូនណាហើយបងមានក្តីសុខអញ្ចឹងមកមិននៅជាមួយអូនរហូតទៅក្រោយមកនិយាយថាប្រពន្ធបងណាគួរឲ្យធុញហីបើសិនជាគេគួរឲ្យធុញណាបងមិនចាំបាច់ទៅនៅជាមួយគេទៀតទេព្រោះថាអូនណាក៏ស្រឡាញ់បងហើយចង់ថែរក្សាបងណាដោយខ្លួនឯងទៀត នមកបាច់យ៉ាងម៉េចខ្ញុំមកយ៉ាងម៉េចសំខាន់ត្រង់ណាចុងក្រោយខ្ញុំនៅតែឃើញបងអប់ប្រពន្ធចង់ថោកទៀតនេះដដែលបងក្បត់ចិត្តខ្ញុំបងក៏ដឹងថាខ្ញុំស្អប់ការផិតក្បត់ប៉ុណ្ណាបងស្រីអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ ជីវិតប្រកបដោយភាពស្វាហាប់បោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវរ៉ូម៉ាណូក្លិនជោគជ័យរបស់បរោផ្ដល់មៃឡូដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យ នេះសិតតែគ្នាឯងទេណាយើងនិយាយសម្រួលគ្នាសិនទៅបងទៅឡឡាអីណាព្រោះខ្ញុំណាក៏ជាប្រពន្ធម្នាក់របស់ប្តីរបស់បងដែរបងអាចចាត់ទុកខ្ញុំណាជាប្អូនស្រីម្នាក់ក៏បានដែរណាកុំមកយកកិច្ចទយល់ថោកទៀតឯងមកនិយាយជាមួយខ្ញុំណាហើយខ្ញុំក៏មិនមានប្អូនស្រីជាស្រីខូចដែរ គ្នាហេតុអីអូនមិននិយាយគ្នាស្រួលទៅយ៉ាងណាអូនដឹងទៅហើយនិយាយគាត់តែបាច់ចិត្តតែលេទេណាយ៉ាងណាក៏ជាសារជាតិរបស់មនុស្សប្រត់អញ្ចឹងមានន័យថាពូជបងអញពូជក្បាត់ប្រពន្ធមែនអត់រាប់តាំងពីប៉ាបងឡើងគាត់លឹកក្បាត់មកបងដែរមែនអត់តើបងអញនិយាយបានថាជាសារធាតុរបស់មនុស្សប្រុស គំរាមដាក់ដល់មកប៉ាបងណាទោះយ៉ាងណាគាត់ក៏ជាប៉ាមកក្មេងអូនដែរពីមុនមែនតែពេលនេះមិនមែនទេគាត់ខ្ញុំធ្លាប់ប្រាប់បងរួចហើយមែនអត់ថាខ្ញុំស្អប់អំពើពុតក្បត់នឹងនេះស្អប់ដល់ថ្នាក់មិនអាចលើកលែងបានចង់អីខ្ញុំនឹងលែងលះជាមួយបងកុំចឹងឯណាបងស្រី នេះបងកំឡែងគ្នារសារតែខ្ញុំអីណាកុំមកប៉ះខ្ញុំខ្ញុំពើមក្លិនខ្លួនរបស់ឯងណាធំសត្វតែក្លិនមនុស្សប្រុសពេញតែខ្លួនបើចង់បានវាណាក៏យកទៅមិនបាច់លួចលាក់ទៀតទេមីនានិយាយគ្នាសិនបានទេនេះមិនមែនជារឿងធំដុំដល់ថ្នាក់លេងលះគ្នានោះទេខ្វះអីមនុស្សប្រុសដែលគេមានប្រពន្ធ2 3 គេរស់នៅជាមួយនឹងគ្នាចុះសំរងតែពួកយើងរៀបការ5 6ឆ្នាំទៅហើយបើអ្នកឯងចេះគិតមែនមិនមែនមកលួចក្បត់ខ្ញុំទេកុំថាឡើយរៀបការ6ឆ្នាំទោះរៀបការរាប់ឆ្នាំទៀតក៏ខ្ញុំនៅតែលេងណាខ្ញុំមិនថោកទាបយកប្តីរួមគ្នាជាមួយមីអត់ឃ្លាននេះទេខ្ញុំខ្ពើមខ្ពើមដល់ថ្នាក់ដាំជើងវាក៏ខ្ញុំមិនចង់ឃើញផងខ្ញុំមិនចឹងឯណាបងស្រី បើឥឡូវខ្ញុំជ្រុលជាខុសហើយនេះខ្ញុំមិនទៀមទាអីទេណាបងសុំតែតែបងទាំងពីរកុំឡើងគ្នាអីណាសេនិចគឺគឺជាមនុស្សល្អទេអូនកុំធ្វើដូចជារឿងនេះធំដុំអីណាបើវាជាមនុស្សល្អវាមិនមកធ្វើជាស្រីខូចទេចាំងណាខ្ញុំក៏ត្រូវតែលែងលះណារស់នៅជាមួយមនុស្សផុតក្បត់សារជាតិមិនកែបើចង់លេងណាក៏លេងទៅចឹង ខ្ញុំរស់នៅជាមួយនិចមានក្តីសុខជាងនិចគឺជាមនុស្សល្អគេចិត្តតលាយមិនដូចជាអូននោះទេតែសួរម៉ែបងទៅគាត់ចិត្តតលាយអត់នៅពេលដែលប៉ាបងមានប្រពន្ធចុះតែមិនបាច់និយាយចាំជួបគ្នានៅតុលាការទៅបងយ៉តនេះបងទៅលោកប្រពន្ធបងទៅណានេះបងកំលែងគ្នាអីណា រត់តែខ្ញុំឯណាបងមិនបាច់ទេបើគេចង់លេងក៏លេងទៅអូនមិនបាច់ខ្វល់ទេសូមឲ្យរបស់ចង្រៃរបស់ថោកទៀបចេញពីផ្ទះយើងឲ្យអស់ទៅសាធុសាធុខ្ញុំមិនមែនជាខ្មោចទេមិនចាំបាច់យកអង្គមកដេញនេះនាងឯងមកផ្ទះយើងមានការស្អីឬក៏មកចង់តាក់ប៉ារបស់យើង ណែយើងប្រាប់ទៅចុះប៉ារបស់យើងខូចបាត់ហើយតែបើសិនជាគាត់នៅរស់ក៏គាត់មិនយកស្រីអបលាក់ដូចជាថ្ងៃណាមិនចាំបាច់តាក់ប៉ាបងទេតាក់តែប្តីបងនេះខ្ញុំវាស្កប់ណាស់ទៅហើយនេះនិយាយគ្នាឲ្យល្អក៏បានណាថ្ងៃនេះហ่าគឺខ្ញុំមកល្អទេមកនិយាយរឿងប្តីបងក្រែងបងដេកនឹងគេរាល់ថ្ងៃ មិនអញ្ចឹងអីតោះតោះតោះចេះឆ្ងាយពីផ្ទះយើងតោះមិនចាំបាច់លេងខ្ញុំទេព្រោះតែខ្ញុំនេះវាអាណិតទៅខ្ញុំមករនេះបងចង់បានប្តីបងវិញដែរអត់បើសិនជាបងចង់បានប្តីបងវិញណាបងអាចឲ្យលុយខ្ញុំ25លានរៀលណាខ្ញុំនឹងឲ្យគេទៅរកបងវិញភ្លាមខ្ញុំគិតថាលុយប៉ុណ្ណឹងណាវាដូចជាមិនច្រើនទេយើងគ្មានប្រវត្តិយកប្តីគេទេ ហើយក៏គ្មានប្រវត្តិយកលុយតែទិញប្រុសដែរហើយរឹតតែគ្មានប្រវត្តិទិញប្តីដែរក្រែងពីដំបង ចង់បានណាស់មែនទេឥឡូវបានហើយតាចាំបាច់មកលក់អីឲ្យយើងវិញទៅអីលក់នេះព្រោះតែខ្ញុំមកវាអាណិតបងខ្លាចបងអត់ប្តីដេកដេកខ្យល់ងាប់អីទៅរាល់ថ្ងៃនេះ យើងរស់ស្រួលណាស់តែស្ដាយធ្វើអីសម្បត្តិត្រឹមប្រុសថោកទៀតទៅយកស្រីខូចនោះ យើងនិងឯងវានៅកន្លែងខុសគ្នាខ្លាំងណាស់ពួកមីស្រីយកប្តីគេ ចង់បញ្ចប់គ្មានឃើញអ្នកណា ល្អជាងអ្នកណាទេចាំឲ្យច្បាស់ទៅអាឡូបងយត់ហើយនេះបងរវល់ធ្វើស្អីយ៉ាងយប់ហ្នឹងស្មាននេះហីបងមិនគិតមកផ្ទះខ្លះទេអីពេលនេះហ่าអូនត្រូវការលុយក្រែងបងនឹងហើយតែអី ថាឥឡូវខ្ញុំកំពុងតែទម្ងន់បើលុយមិនបានទេតែបើចង់ញ៉ាំអីប្រាប់មកចាំឲ្យគេយកទៅឲ្យនេះកាស្អីហើយបានចំមកធ្វើបែបនេះដាក់ខ្ញុំមិនយល់ឬមួយឬមួយបងកំពុងតែមានស្រី ទេជីវិតយើងគ្មានថ្ងៃធ្លាក់ទៅបែបនឹងដាច់ខាតយើងត្រូវតែរស់នៅតែសុខចិត្ត មជាដាច់ខាតអងយត់អងយត់មីស្រីនេះវាជាអ្នកណានេះវាជាប្រពន្ធចុងបងមែនអូឆាប់លាក់ណៃនាងនាងគ្មានសិទ្ធអីមកថាគេជាប្រពន្ធចុងទេព្រោះរាល់ថ្ងៃនេះខ្ញុំគ្មានប្រពន្ធទេ ចាស់ខ្ញុំខ្ញុំនៅជាមួយបងរាល់ថ្ងៃខ្ញុំជាប្រពន្ធបងខ្ញុំជាប្រពន្ធដើមប៉ុនដើមនាងយកប្តីគេដែរតើហីមិនចេះខ្មាស់គេទេដែលអាងខ្លួនជាប្រពន្ធដើមអត់ទេបងយត់បងមកជាមួយខ្ញុំភ្លាមខ្ញុំមិនអាចបងទៅមិនស្រីណាទាំងអស់នាងឯងជាអ្នកណាបានមកជាក្បាលយើង យើងមិនយល់នឹងឯងជាប់ទេប្រពន្ធយើងល្អគ្រប់យ៉ាង យើងនៅលេងចោលចុះសម្បត្តិនាងត្រឹមជាស្រីស៊ីប្រុសមិនរើសមកផងមកអាងខ្លួនជាប្រពន្ធយើងហើយណែឯងមានប្តីមិនចេះចែកគេផ្សេងខ្លះធ្លាប់ដណ្ដើមប្តីគេដែរសោះដល់តែគេដណ្ដើមវិញណាធ្វើឯងច្រឹកអីណាច្រេញណាស់វាស្រែប៉ុនចង់ យើងនឹងសម្លាប់ឯងយើងនឹងយកឈាមចង្អានរបស់គេជាងឯងឈាមរបស់ឯងហើយនឹងឈាមរបស់យើងនេះវាមិនខុសគ្នាទេព្រោះថាឯងណាក៏ដណ្ដើមប្តីគេយើងណាក៏ស៊ីដោយឯងទៅតែមើលទៅឯងពេលនេះហ่ะដូចជាអាក្រក់ណាស់ហើយតើមានអ្នកណាគេទ្រាំយកឯងទៅងាប់ទៅនាងពុកយត់ ទៅចោលអូនអីណាមកមករកអូនវិញមកណាអាក្រក់ដូចនឹងឯងនេះគាត់មិនទៅយកនឹងឯងវិញទេតបមកតោះ ហើយចូលចិត្តដណ្ដើមដីគេហើយនេះលេងយើងឯងចាយសង្ស័យទៅដើរបោកប្រុសប្រុសលេងបានទេមើលទៅអូភ្លេចប្រាប់មនុស្សប្រុសសម័យនេះណាគេឆ្លាតណាបើមនុស្សស្រីប្រុសមិនស្រួលហើយ គេក៏ដើរចេញបានហើយបងកុំទៅសើចវាទៀតអីណាព្រោះថាអ្នកណាសាងអីវានឹងទទួលបានបែបហ្នឹងហើយតើទោះជាយ៉ាងណា ក៏ចូលរួមសោកស្ដាយផងណានេះហើយជាបាបកម្មមុខក្រាស់ចង់បានរបស់គេពួកឯងចាំមើលណាពួកឯងចាំមើលទៅអូយនេះយ៉ាងម៉េចហើយទឹកដណ្ដើមប្តីអាណាទៀតដែរបានមើលទៅនេះដូចជាធ្លាក់ខ្លួនខ្លាំងម៉េច ឬមួយកលែងមានអ្នកយកហើយយើងមើលទៅឯងហ៎ដូចជាឆ្កែមួយក្បាលដៃអាណាថាអញ្ចឹងនេះហើយគឺជាលទ្ធផលដែលឯងចូលចិត្តដៅប្តីគេប្តីគេនោះវាឆ្ងាញ់ណាស់ទៅហ៎កាន់ពីវាមានពិតវាមិនចាំជាតិក្រោយទេចេញឆ្ងាយពីយើងទៅចេញទៅយើងមិនចាញ់ឯងធ្លាប់សប្បាយលើកំណត់ទុកប្រពន្ធដើមគេយ៉ាងម៉េច នេះហ៎ឯងក៏ទទួលបានលទ្ធផលបែបហ្នឹងវិញបើឯងតំណេតំណេណាយើងថាទៅរៀនស្ដាប់ធម៌អាខ្លះទៅ ក្រែងឡវាបានលទ្ធផលល្អជាងនេះយល់ដែរទេ មីស្រីប្រពន្ធចង់អស់លះពួកឯងជំរឿនណាយល់សារពួកឯងវាសារតែពួកឯងតើយើងហៅទៅជាយ៉ាងនេះ ឯងនេះពួកឯងសោះចំអកយើងពួកឯងជំរឿទៅជានយោប្តីពួកឯងអត់